បើបងអួតសុំនឹងមើលព្រះច័ន្ទខែបំភ្លឺពេញត្រីធ្វើឲ្យឈិនបងនឹងដល់ស្រីខ្យល់ជំនោបងមកលើវិញមើលអើ ភ្ជាប់វិស័យភ្ជាប់ចិនតាំងតែតាមវាយោថាបងស្នេហ៍ស្រី សូមព្រះច័ន្ទជួយជាសាស្ត្រីជួយបំភ្លឺក្តីស្នេហ៍មានន័យ ខ្យល់ត្រជាក់ទៅខ្សឹងប្រាំថ្លៃថាឈិនមកនឹងស្ទើខ្សៃគេកិនស្រមៃធ្វើមិនបានក្បែរទៅថ្លៃអោខ្យល់ត្រជាក់វើយវើយកណ្ដាលរាត្រីគួយគុំចន្ទ្រី